ប៉ាកំផាត់កលើពណ៌ខ្មៅផាត់កលើពណ៌កឈូផាត់ពណ៌ទឹកក្រូចផាត់ពណ៌ក្រហមអីផាត់ពណ៌ខៀវមួយតិចក៏បានដែរបែងផាត់ពណ៌ខ្មៅក្រអអីក្រអីកូនផ្កាអត់ដែរមានពណ៌ខ្មៅត្រូវអត់កូនឯងដែរឃើញផ្កាមានពណ៌ខ្មៅអត់អត់ទេមែនអត់ដាក់ពណ៌ខ្មៅផ្លាច់ពីគេកូនដាក់ទៅវាអត់ស្អាតមែនតែវាផ្លាច់ពីគេគេឃើញគេចាប់ចំណាំខោអាពណ៌ខ្មៅស្អាតទេបែងផាត់ពណ៌កឈុកទៅពណ៌ឈុកស្អាតដល់ពេលពេលខ្ញុំផាត់ទៅស្អាតទៅណា វាអត់ស្អាតមែនតែកន្លែងដែលឃើញមានការពណ៌ខ្មៅអត់ពេលយើងផាត់ពណ៌ខ្មៅវាខុសពីគេវា unique ចេញមកតែឯងមកតែពណ៌ខ្មៅទៅមកប៉ាហាត់ការពណ៌ខ្មៅព្រោះទៅទៅកូនរងហើយបដ ாய் តាមប៉ាប៉ាទៅធ្វើមិនប៉ាប៉ាគាត់ឆ្លាញ់ពណ៌ខ្មៅហ៎ហើយកូនត្រូវចាំថាមនុស្សប្រុសទាំងអស់ទៅឆ្លាញ់ពណ៌ខ្មៅហើយសិតទៅមនុស្សប្រុសដែលមានចិត្តក្បត់ទាំងអស់នោះធ្វើបដ ாய் ទៅអត់ចង់ផាត់ឲ្យពណ៌ឥឡូវកូនផាត់ផ្កាផ្សេងហើយចឹងឲ្យប៉ាប៉ាផាត់ពណ៌ខ្មៅទៅ លីននឹងដល់ណាដល់នៃណាក្បត់អីណាទៀតអត់ទៅទៅផាត់ពណ៌កាឈូកពណ៌អីកពណ៌ទៅអញ្ចឹងប៉ាយកពណ៌កាឈូកអញ្ចឹងកាឈូកប៉ាផាត់រំកាននេះទៅណា បាទចាំតិចទៀតចាំយើងផាត់រូបគ្រួសារជុំគ្នាឥឡូវប៉ាផាត់រូបផ្កាសិនណាកូនផាត់រូបផ្ទះអាទិត្យអូខេអញ្ចឹងក៏បានដែរចឹងបាទកណៃកណៃគូឲ្យប៉ាផងនេះនេះ បើនាងចង់ចេះឬមកក៏ឌៀមដាំខ្ញុំដែរក៏ចេះត្រង់ត្រង់មកកុំប្រៀបធៀបខ្ញុំទៅជាមួយនឹងសត្វបែបនេះខ្ញុំមិនចេះតែចេះចេះឬក៏ចេះតែឌៀមដាំណាគាត់តែយូចេះប្រើពាក្យប្រៀបធៀបឲ្យងាយយល់ប្រៀបធៀបជាមួយនឹងសត្វអញ្ចឹងទៅងាយយល់សឹងអីសង្ឃឹមថាអ្វីដែលខ្ញុំនិយាយយល់ណាយល់ហើយជួយធ្វើខ្លួនឯងឲ្យល្អផងធ្វើខ្លួនឲ្យស័កសមជាមួយនឹងអ្នកដែលមកស្រាក់ស្រាយផ្ទះគេណា ធ្វើខ្លួនឲ្យល្អដើម្បីកុំឲ្យម្ចាស់ផ្ទះគេធុញហើយបើរើចេញកាន់តែលឿនកាន់តែល្អកុំឲ្យម្ចាស់ផ្ទះគេកាន់តែធុញជាងនឹងអូខេ ចង់និយាយមួយលីនចង់បញ្ចុះថ្លៃបន្ទប់ខ្លះនេះហើយបើណាគេកំពុងតែមានបញ្ហារឿងការងារអីមិនមិនអត់យកថ្លៃបន្ទប់ជួលមួយខែហ្មងទៅហើយបើស្ថានភាពនេះម្នាក់ម្នាក់ពិបាកវេទនារឹងហោលលើចង់មកហើយ ខឹងបងហ៎បងថាឲ្យថាតែណៃឆ្លុះគ្នាមួយបងហើយតែពុំខឹងខ្លាំងឲ្យបងអត់និយាយទេតែនិយាយបានស្អីមកនិយាយបានឆ្លុះគ្នាថែមនេះអញ្ចឹងអត់បងទុកឲ្យលេងតិចសិនហើយបងមើលខាងគេធ្វើប្រឡំអូខេលេងណៃមកចឹងល្អហើយនេះបងកំពុងចង់សួរណៃរឿងអឺបន្ទប់ជួលយើងណាបងថាខែក្រោយមិនមិនយើងបញ្ចុះពាក់កណ្ដាលទៅណាដើម្បីសម្រួលអ្នកគ្នាពិបាកអស់អានេះយើងមិនដែរ understand. គ្នាទេអត់ខុសហ៎ប៉ុណ្ណឹងហើយនៅអត់ខុសទៀតប្រហែលដងហើយតែខ្ញុំមើលអត់ឃើញខ្ញុំមើលឃើញប៉ុណ្ណឹងហើយថាថាខ្លួនឯងអត់ខុសទៀតហ៎ចុះតម្រាប់តែខ្ញុំមើលអត់ឃើញអ្នកទាំងពីរចង់ឲ្យខ្ញុំនេះតាមជឿដល់អ្នកពីរដល់ពេលណាទៀតលីនតាមឲ្យផលតិចទៀតមើលតែថាអត់មានអីទេណាយកច្រឡំទេតាមបងសិនមើលចាំកោ ច្រឡំទេខ្ញុំអត់មានធ្វើផ្ដេសផ្ដាសអញ្ចឹងទេលេងច្រឡំផ្លេចខ្លួនឯងហីមែនទេចង់ប្រាប់ខ្ញុំថាមុនហ្នឹងខ្ញុំស្វាងភ្នែកអ្នកទៅពីអត់មានធ្វើអីទេគ្រាន់តែឆោតឆោក្បែរគ្នាហើយក៏ចោលខ្លួនលើលើគ្នាអញ្ចឹងដែរចង់ប្រាប់ខ្ញុំអញ្ចឹងមែនលីនមានហេតុផលជានេះទៀតមើលមិនអញ្ចឹងអត់សោះហេតុផលគេនិយាយអញ្ចឹងបើប្រាប់ឲ្យតែគិតតែខ្លួនឯងទេពួកបងមានអត់ធ្វើអីទេ លៀងភ្ជុះអែបអីប្រពន្ធគេឆ្លោះគ្នាបែបនេះលែងលាក់នេះឆាប់ឆាប់ទៅកាន់តែល្អមកធ្វើអីទៅវិញហ៎លីនឲ្យបងតាណាបើប្រពន្ធបងនៅនឹងហ្នឹងលីន បងដឹងថាណៃខឹងបងមិនទេប៉ុន្តែពេលខឹងបងអត់ចង់ឲ្យនិយាយពាក្យលេចគ្នាទេពេលហ្នឹងមិនចេះតែនិយាយណាអូនបងដឹងថាណៃខឹងប៉ុណ្ណាទេប៉ុន្តែបងអត់ចង់ឲ្យប្តីប្រពន្ធពួកយើងឆ្លោះគ្នាត្រូវយកពាក្យហ្នឹងមកដាក់នៅមុខទេស្មានតែខ្ញុំចង់និយាយខ្លាំងណាស់មែនតែមើលរ៉ាធ្វើខ្លួនឯងមើលពេលមុនរៀបការរ៉ាឯងសន្យាជាមួយម៉ាក់ខ្ញុំថាម៉េចរ៉ាឯងអត់មានក្បត់ចិត្តប្រពន្ធទេអត់លួចមានស្រីគេអោតែឥឡូវ ឥឡូវរ៉ាមានស្រីក្បត់ចិត្តខ្ញុំហើយយកស្រីយកមកនៅក្នុងផ្ទះនៅមុខខ្ញុំទៀតលេនបងដឹងថាម៉ៃគិតមិនទេប៉ុន្តែ បងនិយាយស្មោះត្រង់ចេញពីចិត្តបងស្បត់ក៏បានដែរបងអត់មានបានគិតអីចំពោះរីណាទេបងស្បត់ណាបងមួយរីណាពួកយើងអត់មាននឹងអីមួយគ្នាពិតមែនណា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 ស្ទីងជីវិតប្រកបដោយភាពស្វាហាប់បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកភ្លឺច្បាស់ Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត S26 Go Progress ថ្មីស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនទាន់នឹងប្រហែលស្រឡាញ់គេខ្លាំងហើយអូនគ្រាន់តែមិនបានទៅធ្វើការនៅក្រុមហ៊ុនមួយរយៈអត់បានឃើញមុខគ្នាក៏យកគេឲ្យមកនៅក្នុងផ្ទះអពេលបានឃើញមុខគ្នាព្រឹកល្ងាចព្រោះថ្ងៃហ្មង លៀនស្ដាប់បងណាបងអត់ដែលបានគិតក្បត់ចិត្តលៀនទេ បងស្រឡាញ់លៀនបងស្រឡាញ់កូសាបងស្រឡាញ់កូនបងអត់អាចធ្វើអីផ្លែអារម្មណ៍ណាបានទេលៀនខ្លាំងហ៎ខ្ញុំអត់ចង់ស្ដាប់ពាក្យកុហកបារ៉ាឯងទៀតទេចេញឲ្យឆ្ងាយពីខ្ញុំមកឲ្យទៅរកស្អីបោះរ៉ាទោះបីខ្ញុំខឹងខ្លាំងមិនក៏ដោយក៏ខ្ញុំអត់អាចធ្វើឲ្យរ៉ាឈប់ស្រឡាញ់គេ ហើយឲ្យរ៉ែមកស្រឡាញ់ខ្ញុំខ្លាំងដូចដើមវិញដែរតែតោះគេទៅមកខ្ញុំវិញទៅអីអូខេអូខេបងយល់ហើយចឹងអត់អីចឹងទៅបើឥឡូវនិយាយគ្នាមិនក៏និយាយចូលនេះដែរចឹងបងទៅគេនៅខាងក្រៅហើយចាំពេលដែលលៀនស្ងប់ចិត្តចាំមកចូលមកលួងលៀនមកសាទៀតចឹងបងទៅគេងក្រៅណាហើយណាចាប់គេងផង ចឹងតែកតៃកុំរវល់មួយណាចាំមើលទៅណាកុំខំបងយូរពេកទេនៅពុនសំឡាញ់ ហើយនៅមកររឿងធ្វើបាបគ្នាទៀតនាងឯនាងលងងដល់កហើយសង្ឃឹមថាលេងលះគ្នាឆាប់ឆាប់ចោះហើយគិតទៅប្តីគេពេលគេលួង គូឲ្យស្រឡាញ់ដល់ហើយណាពេលនេះអាកាសល្អមកដល់ហើយ គួរតែដុតភ្លើងបន្ថែមទៅវាល្អគិតតើមនុស្សស្រីដែលឆេឆាវរត់រួចគ្មានហេតុផលបែបនេះវាល្ងងដល់ថ្នាក់ហ្នឹងណោះគ្រាន់តែគេដុតភ្លើងបន្តិចក៏ឆាបឆេះរោរៀពេញខ្លួនវាទៅហើយល្ងងនោះល្ងងមិនកើប្រពន្ធមកល្ងងមែនហេធ្វើស្អីមិនចេះគិតមុខគិតក្រោយសោះ ផ្សារក៏ទៅបានរាប់លេខហើយរាប់លេខសន្យារាសន្យាមួយអូនថាម៉េចពីមុនសន្យាជាមួយអូនថាទោះបីអូនខឹង អត់ទៅណាដែរត្រូវតែណៃចិត្តខ្ញុំលួងលួងឲ្យចាប់បានលួងឲ្យបានហើយឥឡូវមិនប្រពន្ធខ្លួនឯងកំពុងតែខឹងហើយខ្លួនឯងហត់តែដេកនឹងមានក្តីសោកទុកប្រពន្ធចាខ្វល់មួយប្រពន្ធណាណាស្រឡាញ់គេអាយអូ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 បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់ Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត S26 Go Progress ថ្មី ពេលដែលស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនទាន់នឹងណាអត់ខ្វល់មួយប្រពន្ធម្នាក់នឹងទៀតទេពេលដែលស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនទាន់នឹងស្គាល់សងផងភ្លេចក៏ចាំដល់កាន់តែប្រែ ស្មើស្មើពេលសុំឲ្យផ្អែមបន្តិញបងបែជាប្រើពាក្យបាច់សោះអង្គើយពេលដែលនៅក្បែរគ្នាយូរយូរតែងឃើញចំណុចអើក្រងពេលដំបងបងអងទួយ៉ាងណាក៏មិនថាឡើយក្រែងពួកយើងជាគូសុំត្រឹមអត់អោនបានហើយមិនចង់សុំអ្វីឡើយក្រៅពីយល់សុំយល់ចិនគ្នា ពន្ធបងលើលយម៉េះចេះស្លន់កញ្ចក់ទៀតពន្ធបងស្អាតឆ្លាតហើយបកាយទៀតណខ្ញុំមកបានធ្វើខ្ញុំកំងពីក្រៅគ្រាន់តែដាក់កដៅទោះបីបានធ្វើក៏អូនអ្នកកដៅដែរអញ្ចឹងក៏នៅតែឆ្ងាញ់ដែរលីនដែលសំទោណាដែលយប់មិញបងនិយាយតបានមួយឯងហើយបងគិញគិតពេញមួយយប់ទៅបងដឹងថាបងអ្នកខុសមែនហ្នឹងណា ដែលបងអត់យល់ពីប៉ុនឥឡូវជប់ខាងប្តីណាប្តីសំបងណាហឹមប្តីសំតោចាញ់ហើយខ្ញុំរវល់លិនអណៃធ្វើអញ្ចឹងចាត់កូនមកឃើញណានិយាយមួយម៉ាត់សិនមកថាជប់ខាងមួយបងហើយអណៃធ្វើពីអញ្ចឹងចាត់កន្ទោភ្នាក់ហើយកន្ទោមកឃើញហើយកន្ទោដឹងរឿងណាអូខេឥឡូវបងទៅមើលកន្ទោសិនក៏បានដែរណា orang telah tahu tidak? Thôi chị nghĩ Thời kia khăn hết mình luôn kìa Đấy là của em Của em cháy quan tài. ប៉ាខ្ញុំផាត់ color ពណ៌ខ្មៅផាត់ color ពណ៌កឈូផាត់ពណ៌ទឹកក្រូចផាត់ពណ៌ក្រហមអីផាត់ពណ៌ខៀវមួយតិចក៏បានដែរបាញ់ផាត់ពណ៌ខ្មៅក្រអអីអកអីកូនផ្កាអត់ដែរមានពណ៌ខ្មៅត្រត់ប៉ុន្តែដែរឃើញផ្កាមានពណ៌ខ្មៅអត់អត់ទេមែនអត់ដាក់ពណ៌ខ្មៅផ្លាច់ពីគេកូនដាក់ទៅវាអត់ស្អាតមែនតែវាផ្លាច់ពីគេគេឃើញគេចាប់ចំណាំក្រអាពណ៌ខ្មៅស្អាតទេបាញ់ផាត់ពណ៌កឈូកទៅពណ៌កឈូកស្អាតដល់ពេលពេលខ្ញុំផាត់ទៅស្អាតទៅណា វាអត់ស្អាតមែនតែកន្លែងដែលឃើញមានការពណ៌ខ្មៅអត់ពេលយើងផាត់ពណ៌ខ្មៅវាខុសពីគេវា unique ចេញមកតែឯងមកផាត់ពណ៌ខ្មៅទៅមកប៉ាហាត់ការពណ៌ខ្មៅព្រោះទៅទៅកំរងហើយបដាយតាមប៉ាប៉ាទៅធ្វើឲ្យប៉ាប៉ាគាត់ស្រឡាញ់ពណ៌ខ្មៅហ៎ហើយកូនត្រូវចាំថាមនុស្សប្រុសទាំងអស់ទៅស្រឡាញ់ពណ៌ខ្មៅសិតទៅមនុស្សប្រុសដែលមានចិត្តក្បត់ទាំងអស់ហ្នឹងកូនបដ ாய் ទៅអត់ចង់ផាត់ឲ្យពណ៌ឥឡូវកូនផាត់ផ្កាផ្សេងហើយចឹងឲ្យប៉ាប៉ាផាត់ពណ៌ខ្មៅទៅ លីននឹងដល់ណាដល់នៃណាក្បត់អីណាទៀតអត់ទៅទៅផាត់ពណ៌កាឈូកពណ៌អីកពណ៌ទៅចឹងប៉ាយកពណ៌កាឈូកអញ្ចឹងកាឈូកប៉ាផាត់រំកាននេះណាបាទចាំតិចទៀតចាំយើងផាត់គ្រូគ្រួសារជុំគ្នាឥឡូវប៉ាផាត់រូបការសិនណាគុនផាត់រូបផ្ទះអាទិត្យអូខេចឹងក៏បានដែរចឹងបាទកណៃកណៃគូឲ្យប៉ាផងនេះនេះតាមការពិតទៅគ្រួសារយើងមានក្តីសុខសឹងអី មួយរយៈនេះឆ្លុះប្រកែកគ្នាក៏ព្រោះតអ្នកទី3គឺនាងលីណាស្អីគេនេះវាដល់ពេលហើយដល់ពេលដែលឲ្យស្រីម្នាក់នឹងចេញពីផ្ទះយើងផ្ទះនេះ គឺសម្រាប់តែរ៉ាកូនរោតែប៉ុណ្ណោះបើគ្មានគេពួកយើងប្រកាសជាមិនឆ្លោះគ្នាដែរ គេដូចជាសុបាយដល់ហើយណោះអូរ៉េនិយាយថានេះអាវរបស់រ៉ាដល់ក្នុងបន្ទប់ខ្ញុំហ៎បើតែអត់អីលេងមកឲ្យហើយណាអូយាយថាក្អោបខ្លាំងណាស់រ៉ាឡើងតុនរ៉ាសាហិតមើលអរគុណណាដែលបានជួយបោកកៅអៅប្តីខ្ញុំតែមានអារម្មណ៍ថាកៅអៅនេះដូចជាកចាស់ហើយប្រឡាក់ច្រើនទៀតណោះតែខ្ញុំថា ទូនីតិដែលត្រូវបោកគក់កៅអាដូចជាខ្ញុំតាជាប្រពន្ធដែលត្រូវធ្វើប៉ុន្តែអត់អីបើសិនជារីណាឯងទំនេរអត់ការងារធ្វើចង់ជួយបោក បានតាខ្ញុំអត់ថាអីទេតែគ្រាន់តែខ្ញុំចង់ប្រាប់ថាចេះគ្រប់កៅអាទាំងអស់របស់ប្តីខ្ញុំក្រៅពីដៃរបស់ខ្ញុំផ្ទាល់ខ្ញុំចាត់ទុកថាវាគ្រាន់តែជាកណាត់ជូតជើង ក្រកូនឯងកាន់កណ្ដូទៅក្នុងកន្ទប់សិនណាកូនតើគូលេងក្នុងកន្ទប់យើងណាចាំប៉ាទៅលេងតាមក្រោយណាកូនណាតើកូនតោះលឿនទៅកូនប៉ាអឺរីណាខ្ញុំសុំទោសចំនួនលីនផងណាអូប្រហែលជាអាវនេះវារៀងចាស់តិចមែនអរ៉ាស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនតន់នឹងមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដង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 បាកាលើសពីភេសជ្ជៈបើកម្លាំងទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់ Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត S26 Go Progress ថ្មី ហ៎អត់ទេលេងដល់ដងតែអញ្ចឹងណាប្រហែលជាអត់សូវសប្បាយចិត្តព្រោះមួយយ៉ាងនេះនៅផ្ទះច្រើនហើយគាត់ធ្វើការច្រើនអញ្ចឹងណាកុំប្រកាន់គាត់អីសុំទោសជំនួសគាត់ផងណារ៉ារ៉ារ៉ាមិនធ្វើអញ្ចឹងរ៉ាខឹងទៅវើគេធ្វើមិញហ៎រ៉ាខឹងច្រកគេអត់ច្រកថោកទឹកគ្មាននិយាយគ្មានជាធម៌បែបនេះរ៉ាខឹងផ្សេងគេទៀតរ៉ាធំធំមិនគេមិនកាត់រ៉ាអូយលីនមិនដែរអញ្ចឹងណាប្រហែលជាធ្វើការច្រើនពេកអឺកុំប្រកាន់គាត់អីណា របស់សមឺអាខ្ញុំស្ដាប់យ៉ាងអីទៀតបើយើងមានអីពាក់ព័ន្ធជាមួយនឹងគេហេតុអីចាំបាច់ភ័យក្អានៅក្នុងកតុបគេហើយគេមានបំណងចង់មកហោរឿងខ្ញុំចង់ឲ្យខ្ញុំឈឺទៅគេយកអាយយកមកឲ្យខ្ញុំមើលលីនអត់អញ្ចឹងទេបងអត់មានបានតែគិតអីញញ៉ៃផ្ដេសផ្ដាស់មួយរីណាទេកាអាវនឹងបងភ្លេចតាំងពីពេលបងចូលទៅធ្វើទឹកនៅក្នុងទឹកទឹកនឹងមកម៉េចជួយតារ លេងនេះនរណាក៏ដឹងដែរតាំងពីដើមបងអាចទៅខូចខលរឿងស្រីញីអីទេតាំងពីពេលយើងរៀបការមួយគ្នាមកយល់អត់បងសន្យាថាមិនស្មោះមួយឯងគឺបងធ្វើបានរហូតបងអាចទៅគិតខូចខលអីជាមួយរីណាទេឯងចូលច្រឡំហើយប៉ានេះរ៉ាខ្ញុំអត់ចង់ស្ដាប់ពាក្យបកស្រាយរបស់យើងដដែលដដែលទេលីនបងអត់បានដោះសារយល់លេះអីទេ បងនិយាយមែនណា បងនិយាយមែនជឿបងណាបងសុំបងរ៉ាញអញខ្ញុំយល់ពីរ៉ាញមិន មកពីខ្ញុំជឿមកពីខ្ញុំជឿយើងខ្ញុំយល់ពីយើងនឹងឯងតែខ្ញុំឲ្យស្រីម្នាក់ហ្នឹងមកនៅក្នុងផ្ទះមកនៅរហូតមកកកកកាយក្នុងគ្រួសារឡើងវ៉ាល់អើលីនលីនណៃជិះបងណាបងសំបោបងបានគិតអីប្រដាស់មែនបងអត់មានទៅគិតអីជាមួយរីណាហ្នឹងទេអានេះក៏ដឹងដែរតាំងពីដើមឡើយបងបងគិតតែរឿងធ្វើម៉េចឲ្យគ្រួសារយើងសុបាយគ្រួសារយើងមានក្តីសុខតើបងទៅគិតរឿងខុសខលនឹងសញ្ញាអីវិញកាលណាណាជិះបងម្ដងលីនអានេះគាត់ទៅយកពីបងណាលីន ឲ្យខ្ញុំជឿឥឡូវបើរ៉ាឯងចង់ឲ្យខ្ញុំជឿដេញម្នាក់ស្រីនឹងចេញពីទេហើយអាចគេទៅណាទៅបាច់ខ្វល់បែអីទាំងអស់ធ្វើបានអត់ធ្វើឲ្យបានត្រូវទេត្រូវទេតែឯងធ្វើអត់បានទេព្រោះតែដល់ឯងស្រឡាញ់គេអត់អីទេចឹងតែយកគេខ្ញុំយកកូនដើរចេញលីនលីនស្ដាប់បងសិនមើលឥឡូវណាចង់ឲ្យរេណានៅនឹងមែនឥឡូវមក ឡើងទៅលើពីរនាក់តែនិយាយគ្នាមួយបងមកអញ្ចឹងមកតើទាំងអស់គ្នាមកលឿនមកមកទៅតាមបងមករីណាខ្ញុំមកនេះចង់មកប្រាប់រីណាតាមធំហ្មងរីណាត្រឡប់ទៅនៅខុនដូរបស់រីណាវិញទៅខ្ញុំមិនអាចបន្តរីណានៅនឹងបានទៀតទេបើនៅនឹងគ្រួសារខ្ញុំមានតែរឿងរហូតចឹងហ្នឹង ខ្ញុំនិយាយចឹងមិនមែនខ្ញុំចង់បន្ទោសអ្នកគេម្នាក់ទេប៉ុន្តែខ្ញុំអត់ចង់ឲ្យប្រពន្ធរបស់ខ្ញុំគាត់គិតច្រើនហើយបើសិនជារីណាគិតថាខុនដូខ្លួនឯងធ្វើអត់តាន់ហើយអត់មានកន្លែងនៅទេរីណាអាចទៅសុំមិត្តរួមការងារផ្សេងនៅសិនទៅរ៉ារ៉ាដេញខ្ញុំខ្ញុំបានដេញរីណាទេប៉ុន្តែខ្ញុំអត់ចង់ឲ្យគ្រួសារខ្ញុំមានបញ្ហាដោយសារតែរឿងកាត់ឡើងដែលអត់ប្រយោជន៍ពេលដែលរីណាមកនៅប្រពន្ធខ្ញុំអត់សប្បាយចិត្ត ហើយខ្ញុំក៏គិតច្រើនដែរអញ្ចឹងសង្ឃឹមថារីណាយល់ណាចាខ្ញុំយល់អខ្ញុំសុំទោសផងណែអ្នកទាំងពីរដែលធ្វើឲ្យអ្នកទាំងពីរឆ្លោះគ្នាដោយសារតែខ្ញុំអូអត់អីទេខ្ញុំគិតថារីណាក៏បានតាំងចិត្តឲ្យមានរឿងចឹងកើតឡើងដែរហើយរីណាមិនបាច់សុំទោសទេព្រោះដូចជាមិនមែនកំហុសរបស់រីណាទេណាអត់ទេ យ៉ាងណាក៏ជាកំហុសខ្ញុំដែរលិនផាជាខឹងខ្ញុំខ្លាំងហើយមើលទៅប៉ុន្តែមិនអីទេខ្ញុំគ្រាន់តែជាអ្នកក្រៅវាសំណាងឯងដែលអ្នកទាំងពីរផ្ដល់កន្លែងស្នាក់នៅខ្ញុំមួយរយៈខ្ញុំក៏អរគុណណាស់ដែរ ឲ្យខ្ញុំទៅលិនកុំខឹងរាទៀតណាកុំររឿងរាទៀតណាខ្ញុំអាណិត លេងលេងលេងទៅច្រឡំឯនេះវាមិនមែនដោយពេលលេងបានឃើញទេលេងនឹងនិយាយគេមើលហូបខ្លួនឯងនៅក្នុងទូរស័ព្ទហេអ្នកចង់បកកាយដល់សារមួយខ្ញុំដល់ណាទៀតលេងហើយមើល caption ស្រីរបស់ខ្ញុំផ្សេងផងលេងបងអត់ដឹងរឿងអីទេបងអត់ដឹងរឿងអីមែនចង់បងខ្ញុំនៅពេលណាទៀតណាអត់ទេលេងបងអត់ដឹងរឿងអីទេលីណា តែមិនបានយករូបខ្ញុំទៅ story ហ៎លេងលេងយកច្រឡំកាន់តែធ្ងន់ធ្ងរនេះខ្ញុំខ្ញុំគ្មានចេតនាទេខ្ញុំគ្រាន់តែ story ធម្មតានឹកឃើញថាខ្ញុំធ្លាប់ ចិត្តស្និទ្ធជាមួយនឹងរ៉ាតែមិននឹកស្មានថាវារឿងធំដល់ថ្នាក់ហ្នឹងទេបានអើយលីនចាំនិយាយទាំងអស់គ្នាពីអ្នកយើងសំគ្នាខ្លាំងណាស់ មាននរណាតាមមកសិនម្នាក់ថោកទៀតក្បត់ចេះបបិលខ្លួនឯងហើយម្នាក់ទៀតមិនជាតិអានមកទៅដើមក្តីគេរ៉េបានល្អកន្លែងលីនលីនណៃសាប់មកសិនលីនណាស្អីគេនេះ ខ្ញុំសុំតោះមែនអ្នកមានចេតនាមែនណារ៉េបានហើយបាននិយាយខ្ញុំតែនិយាយជាមួយប្រពន្ធខ្ញុំខ្ញុំទៅលុំប្រពន្ធខ្ញុំខ្លួនឯងហើយខ្ញុំឆ្ងល់លីននេះហើយខ្ញុំឆ្ងល់លីនណាគិតអីគេគេដឹងថាប្រពន្ធខ្ញុំបកកែប្រចាំដែរមិនក៏យករូបខ្ញុំអេស្តូរីគិតអីគេហ៎លីនលីនស្ដាប់បងសិនមើលលីនចង់ទៅណា ថ្ងៃលិចមេចិត្តយប់អាណៃទៅណារ៉ែអត់តែយើងធ្វើខុសមួយខ្ញុំម្ដងណារ៉ែឲ្យខ្ញុំស្ដាប់ពាក្យកុហកសាប់ពាក្យបោះស្រាយយើងរហូតមិននិយាយថាដែរត្រូវអីទេក៏ប៉ុន្តែតែប៉ិតរ៉ែអត់ខុសអីពីប្តីដែលលួចលាក់មានប្រពន្ធចង់ខុសពីប្រុសមួយចំនួនទេបើចង់តាក់តងមួយគេណាចាំលែងលែងមួយខ្ញុំដាច់សិនឡើយលីន បងដឹងថាណាឥឡូវនឹងកំពុងតែខឹងហើយប៉ុន្តែបងអត់ចង់ឲ្យឯងនិយាយកំពុងខឹងសម្រាប់ចិត្តខ្លួនឯងកំពុងខឹងចឹងទេ ស្ងប់អារម្មណ៍សិនមើលណាចង់ទៅណាស្មាននឹងឯនឹងម៉េចខ្ញុំឃើញប៉ុណ្ណឹងហើយចង់ឲ្យខ្ញុំជឿជាក់យើងទៀតហើយខ្ញុំមានផាតាំងប៉ុណ្ណឹងឯនឹងអានេះយកច្រឡំហើយវាមិនការពិតទេបានហើយបានហើយចូលនិយាយខ្ញុំទៅនៅផ្ទះម៉ាក់ខ្ញុំមួយរយៈកូនរបស់ខ្ញុំទៅមួយខ្ញុំអាចមើលថែខ្លួនឯងបាន យើងអញ្ជើញនៅជាមួយនឹងស្រីរបស់យើងតទៀតហើយកូនរបស់ខ្ញុំថ្ងៃក្រោយចាំខ្ញុំមករកតាមក្រោយទៀតអត់ទេលីនអត់ទេទេណាលីនអានេះកុំទៅមើលស្ដាប់គ្នាសិនមើលម៉ាក់ម៉ាក់កូនផាត់ពណ៌រួចហើយមើលមើលស្អាតអត់